គុណថាអកុសលពេល ដែលយើងធ្វើរឿងដែលជាកុសលនោះ ច្រើនទៅអកុសលនោះនឹងថយចុះហើយអញ្ចឹងចង់មានន័យថាអកុសលវានឹងរលាយបាត់នៅពេលដែលកុសលនោះ ច្រើនកើតឡើងចឹងមែនគុណប្រហែលជាព្រោះតែទិន្នន័យនេះហើយ បានជាមនុស្សមិនសូវខ្លាចទៅប្រព្រឹត្តនៅអំពើអាក្រក់ ពេលនៅក្មេងៗលៀងបាបមិនចេះតិច អ្នកខ្លះឈានទៅដល់ធ្វើជាចោឆក់អឺឆក់ប្លន់កាប់សម្រាប់គេទៅទៀតដោយសារតែអាងថាចាស់ទៅជ្វាកុសលជ្រៀន ច្រើននឹងលាងនៅអំពើដែលជាអកុសលនឹងរួចហើយចឹងហើយបាន ជាមានក្មេងកំណើងច្រើនបែបនេះប្រហែលជាមក ពីពរដ្ឋស្ដាប់នៅទេសនាគុណមួយនេះហើយមើលទៅបាទគាត់សរសេររបៀបដាក់មុខសើចបាទអឺយើងស្ដាប់ឲ្យតន់1វិបាករបស់កម្ម1កម្មចឹងណាវាអត់មាន អកុសលឯណាទៅលៀងកុសលឯណាទៅលៀងអកុសលទេប៉ុន្តែនិយាយអំពីអំណាចបច្ច័យអំណាចបច្ច័យឧទាហរណ៍អាត្មាលើកលើកចេះមានពេលខ្លះបាបនិងបុណ្យយើងអត់យល់ពីសភាវៈបាបបុណ្យទេយើងយល់ពីទោសរបស់វាទៅវិញអ្នកដែលទៅលៀងបាប គិតថាទៅលាងបាបគិតថាទៅធ្វើបន់លាងបាបភាកច្រើនក៏អត់យល់ពីបន់និងបាបនឹងទេគាត់ទៅធ្វើសុំមិនទទួលផលរបស់វាទេចង់គេចពីផលរបស់វាទេមិនទៅធ្វើលាងទេធិតពិតមិនចាំបាច់ថ្មថាទេព្រះអង្គប្រើពាក្យនឹងឲ្យថាដែលឈ្មោះថាកុសលដោយអត្ថាកំចាត់បងនៅអកុសល ពឹងសួរថាវាកំចាត់បងអកុសលពេលណាវាកំចាត់អកុសលដែល កំពុងកើតឡើងនេះទេ វាអត់មាន ទលៀងបាបចាស់ទេអញ្ចឹងឧទាហរណ៍អាត្មាលើកឧទាហរណ៍ងាយងាយវាលៀងនឹងលៀងមែនប៉ុន្តែលៀងអីលៀងអកុសល កំពុងតែកើតនឹងឧទាហរណ៍ថាអឺមនុស្សម្នាក់ធ្វើអំពើមិនល្អមករយើង ចឹងចិត្តអីកើតឡើងពេលដែលយើងខឹងហ្នឹងចិត្តអីកើតឡើងចិត្តអកុសលមែនទេធ្វើអំពើមិនសមរយយើងតាមដែលកំហឹងយើងចង់ទៅវៃទៅធាក់ទៅធាក់អីចឹងទៅគណៈហ្នឹងហ្នឹងហើយប៉ុន្តែ ស្រាប់តែមានគេ ប្រាប់មកថាក្មេងហ្នឹង ពីមុនគាត់ល្អណាស់ប៉ុន្តែប្រហែលខែចុងក្រោយនេះគាត់មានវិបត្តិ គាត់ក៏ទៅ ជាមនុស្សបែបហ្នឹងទៅស្រាប់តែចិត្តហ្នឹងវាដូរអូគ្នាមានបញ្ហា ផ្លូវចិត្តអញ្ចឹងតើបានវាអញ្ចឹងក៏អនុគ្រោះទៅក៏អាណិតទៅតើធួធួអីវាលះធួអីគណៈហ្នឹងតួអកករណានេះតួកុសលចិត្តដែលកើតពេលហ្នឹងវាទៅដូរចំនួនអាចិត្តខឹងនោះក្នុងន័យហ្នឹងណា មិនមែនទៅលៀងអាកັບគេបែកក្បាលថ្ងៃមុននោះទេមែនទេហ្នឹងឯងហៅថាភាវនាភាវនាក្នុងការចម្រើនកុសលដើម្បីលះអកុសលហ្នឹងលះគឺអកុសលដែលកំពុងកើតនឹងឯងហ្នឹងឯងអដូចជាគណៈក្មួយរបស់អនាថបណ្ឌិត គាត់ធ្លាប់ប្រាថ្នាប្រាថ្នាថាម៉េចគាត់ធ្លាប់ធ្វើបន់ហើយគាត់ប្រាថ្នាថាកើតជាតិណាណាប្រពន្ធគេ ប្តីឲ្យតែប្រស្រីណាក៏ដោយចឹងនិយាយថាស្រីណាក៏ដោយឲ្យតែគាត់ចង់បានគឺត្រូវតែបានហ្នឹងប្រាថ្នាហ្នឹងលើមុខទេលើមុខហើយគាត់ពេញចិត្តទៀតនៅពេលគាត់បានរូបស្អាតគាត់សង្ហាគាត់ដើរ ញ៉ែស្រីស្រីបានច្រើនគាត់មានមោទនភាពរបស់គាត់អញ្ចឹងទីមួយអាប្រាថ្នាក៏ក្រិចពីមុនមកដល់គាត់បានវិបាកនឹងមកគាត់រៀងសង្ហាហើយស្រីស្រីចូលចិត្តគាត់ហើយគាត់សប្បាយចិត្តនឹងគាត់ដើរញ៉ះញ៉ោះស្រីស្រីបានច្រើនកំពុងតែសប្បាយអញ្ចឹងទួសប្បាយទាំងទួអីទួអាកុសលដល់ពេលមកស្ដាប់ព្រះអង្គទៅព្រះអង្គនិយាយពីទោសនៃការប្រព្រឹត្តខុសក្នុងកាម និយាយពីទោសនៃអកុសលក្នុងការត្រាច់ទៅរកកាមហ្នឹងដល់ពេលគាត់ស្ដាប់យល់ឃើញថានោះវាកក្រិចមែននោះវាមិនល្អមែនហ្នឹងហើយខណៈហ្នឹងកុសលចិត្តកើតឡើងកុសលញាណសម្បយុត្តកើតឡើងវាទៅលៀងជំរះអីវាទំលៀងជំរះអាកំណិតកក្រិចកំពុងត្រេកអរថាអញហ្នឹងគ្រាន់បើបានស្រីស្រីស្រឡាញ់ច្រើនហ្នឹង ហើយតំណតទៅនោះគាត់លែងពុលជាមួយនឹងអានឹងទៀតពនសួរថាគាត់ធ្វើបាបគេពីមុនមកលៀងឯងអត់ទេអត់ទៅលៀងអានោះទេអត់ទេចង់និយាយថាបើទោសត្រូវធ្លាក់នរកប្រហែលឆ្នាំនៅអញ្ចឹងដែរអញ្ចឹងហើយយើងសិក្សានៅក្នុងអភិធម្មយើងនឹងដឹងថាចិត្តជាឯកចរង្គ វាត្រាច់ទៅបានតែមួយដួងទេអញ្ចឹងបើកុសលកើតគឺអកុសលវាអត់កើតនឹងហើយអញ្ចឹងបើ consistency របស់កុសលវាចេះតែកើតទៅកើតទៅកើតទៅអកុសលបច្ចុប្បន្នហ្នឹងវាអត់កើតទេកំចាត់នឹងក្នុងន័យអញ្ចឹងមិនមែនទៅលៀងអាបាបចាស់ដែលមានហើយនោះទេ ដែលកំចាត់អកុសលក្នុងទីនេះ គឺវាមិនអនុញ្ញាតឲ្យបាបថ្មីកើតក្នុងន័យហ្នឹងអាត្មាលើកឧទាហរណ៍មួយទៀត ចំណេះវានឹងកម្ចាត់បងនៅភាពអវិជ្ជាឧទាហរណ៍អញ្ចឹងចុះអញ្ចឹងតែកាលណាយើងអត់រៀនវាល្ងងហើយល្ងងល្ងង4 10ឆ្នាំយើងអត់ចេះអញ្ចឹងវិជ្ជាវាទៅកម្ចាត់អវិជ្ជាចុះវាទៅកម្ចាត់ពេលណាវាកម្ចាត់ពេលចេះហ្នឹងដល់ពេលចេះនៅល្ងងទៀតអត់អត់ទេតែចេះឡើងល្ងងហើយអញ្ចឹងវាឡើងល្ងងពេលណាថាវាឡើងល្ងងអាពេលចេះហ្នឹងឯង ឃើញអត់ចាអាមួយឆ្នាំមុនល្ងងហ្នឹងវាតូចសាដានបានទេអាហ្នឹងអត់ទេអាហ្នឹងល្ងងហើយហើយត្រូវគេមើងងាយហើយហើយត្រូវល្ងងហើយហើយត្រូវល្ងងឲ្យធ្វើអីខុសរួចហើយឃើញចឹងទេវាកំចាត់អញ្ចឹងបានអកុសលឃើញវាវាកំចាត់កុសលហ្នឹងព្រះអង្គប្រើពាក្យឡើង3ឡើងច្បាស់ថាកុសលកំចាត់អកុសល3 3ដំណាក់3របៀបទី1ហៅថាតទាំងកៈ បហានអាត្មាទៅនិយាយមិញណាលះអកុសលដោយខណៈខណៈមានន័យថាខណៈកុសលចិត្តកើតបាបវាអត់កើតទេឃើញណាខណៈចិត្តអាណិតកើតអាទួព្យាបាទគេនឹងវាអត់កើតទេគណៈលះបងកើតអាធាតកំណាញ់នឹងវាអត់កើតទេឃើញទេអគណៈការគោរពកើតឡើងអាការមើងងាយនឹងវាអត់កើតទេ វាកើតតណ្ហាវាអត់កើត អញ្ចឹងវាមានទូនាទីវាទៅប្រមាថគេអញ្ចឹងអាចិតគោរពកើតឡើងមកវាទៅរារាំងអាចិតប្រមាថឲ្យកើតទេចុះបើម្សិលមិញប្រមាថគេវាយគេឲ្យមិនអាហ្នឹងកើតរួចហើយអត់មានអីទៅលៀងវាទេកុសលនេះវាវាកើតឡើងដើម្បីរាំងអាអកុសលថ្មីហ្នឹងមិនឲ្យកើតដូចថាលើកឧទាហរណ៍រឿងល្ងងអញ្ចឹងហ្នឹងឬក៏ថាដូចយើងបរិភោគបំបត្តិឃ្លានអញ្ចឹងយើងអត់បាយមួយអាទិត្យទេ បានបាយមកហូបទៅបាត់ឃ្លានទៅបាត់ឃ្លានពេលណា បាត់លើហ្នឹងចុះអាឃ្លានម្សិលមិញអានឹងឃ្លានហើយហើយកោពុះហើយហើយឈឺពុះហើយហើយឈឺនឹងយកស្អីទៅសាវាកើតអត់ទេហ្នឹងហើយអញ្ចឹងបានពាក្យដដែលបើយើងឲ្យសេចក្តីផ្សេងអាហ្នឹងវាផ្សេងហើយតាមទឹកថែរបស់យើងហ្នឹងពាក្យប្រពុតក៏ដែរតែយើងយកមកគិតអត់ត្រូវវាខុសហើយ បើមិនចឹងមិនព្រះអង្គសរសើរថាបុគ្គលហើយបុគ្គលណា ប្រមាថពីពេលមុនលុះក្រោយមកមិនប្រមាថវិញគេណាយោចៈភពពេប្រមជ្ជិតវា អ្នកណា ប្រមាថហើយ ពីពេលមុនបច្ឆាសោណប្រមជ្ជតិក្រោយមកคล้ายជាអ្នកមិនប្រមាថវិញបុគ្គលនោះរមែងញ៉ាំងខណ្ឌខលោកនេះឲ្យភ្លឺស្វាងខណ្ឌខលោកស្អីគេ គឺតួជីវិតចិត្តវិញ្ញាណឥឡូវនឹងភ្លឺចោះពីមុនវាល្មិចវាល្ងឹតចុះឥឡូវភ្លឺតែភ្លឺវាលែងល្ងឹតហើយប្រៀបដូចប្រច័នចេញចាកពពកចាំបើពពកអស់ហើយវាល្មិចថាវាភ្លឺហើយហើយចាំមុនភ្លឺហ្នឹងវាល្ងឹតហើយប៉ុន្តែបើអស់ពពកហើយវាល្មិចថាវាភ្លឺហើយអស់ពពកវាមិនភ្លឺចុះពីមុនមិនវាល្ងឹតហើយ វាទៅកែអាលងឹតពីមុនអត់រួចទេប៉ុន្តែត្រូវមើលថាពេលដែលអស់ពពកពេលនេះភ្លឺអត់ភ្លឺរឿងច្រឡំនឹងច្រើនណាវាមិនមែនតែរឿងហ្នឹងទេចឹងបានដើម្បីឲ្យវាច្បាស់រឿងហ្នឹងត្រូវរៀនអភិធម្មនឹងឯងឃើញទេលះអកុសលកុសលដែលលះអកុសល មិនមែនលះម្សិលមិញទេ គេកាប់គេបែកក្បាលហើយហើយបើត្រូវមានទោសជាប់គុកវាត្រូវជាប់គុកត្រូវធ្លាក់នរុវាត្រូវធ្លាក់នរុអានោះប៉ុន្តែបើកុសលកើតឡើងនេះចិត្តមេត្តាវាកើតឡើងថ្មីវាលែងធ្វើបាបទៀតក្នុងន័យហ្នឹងពាក្យថាកុសលទៅលះអកុសលមានន័យថាពេលកុសលកើតគឺលែងធ្វើបាបទៀតប៉ុណ្្នឹងឯងមិនកុសលកើតហាមវិបាកមិនឲ្យកើតផលរបស់អកុសលមិនឲ្យកើតមិនមែនបានតែអញ្ចឹងទេ អហើយលះម្យ៉ាងទៀតហៅថាវឹកខមបណៈបហាណៈលះដោយអំណាចឈានវាលះពេលណាវាសកត់ពេលណាសកត់ពេលឈានកើតហ្នឹងមនុស្សធ្លាប់ជ្រុកជ្រាកដោយកលេសពីមុនមកដល់ឈានកើតទៅវាសង្កត់និវរណៈ5មានកាមឆន្ទៈព្យាបាទិអីវាសកត់ពេលនោះវាមិនសកត់ អង្កលនៅសបាយនៅនោះណាដូចពពុទ្ធចឹងពេលព្រះអង្គលះកលេសមិនមែនលះកលេសពេលនៅវាំងទេណា កាលវាំងស្រីស្នំជុំចិត្តសបាយមួយស្រីស្នំហ្នឹងមានលះកលេសនោះឯណាណានៅពេលដែល enlightenment កើតឡើងលះពេលត្រាស់ដឹងហ្នឹងលះពេលនោះមិនលះពីកាលព្រះអង្គនៅ16ឆ្នាំនោះទេមែនទេឃើញបាបចាស់នៅតែឲ្យផលឯងដូចទេវតតប្រមៀលថ្ម ត្រូវប្របាទព្រះអង្គអីហ្នឹងមិនបនថ្មីទៅហាមវិបាកនឹងបានឯណា វិបាកនឹងពីកាលណាវិបាកតាំងមកពីមុនមកធ្លាប់ស្លាប់បងប្អូនតាំងពីជាតិណាមួយមកអញ្ចឹងទៅអកុសលវិបាកចាស់អត់មានស្អីទៅលះវាបានទេហ្នឹងដែលព្រះអង្គថាណដ្ឋិកម្មំសម្មាំងពៈលៀងគ្មានកម្លាំងអ្វីស្មើកម្លាំងកម្មទេពុទ្ធក៏ត្រូវទទួលវាដែរហ្នឹងហើយប៉ុន្តែក៏គ្មានអកុសលអីឈ្នះអ្នកដែរដែលការលះចំណុចទី3ហៅថាសមុច្ឆេតបហាណៈ ណាសមុច្ឆេតបហានៈគឺលះដាច់ជាសមុច្ឆេតកុសលនៅតែមានទូនាទីលះចឹងប៉ិនយើងត្រូវដឹងថាវាលះគឺលះពេលណាមិនមែនលះអាម្សិលមិញទេមិនមែនលះអាឆ្នាំមុនដែលយើងធ្វើបាបនោះទេមិនមែនចឹងទេលះក្នុងទីនេះ មានពីរលក្ខណៈមួយលះដោយការរៀបរៀងមិនឲ្យបាបថ្មីកើតហើយទូនាទីមគ្គ លះផ្ដាច់ពូជផ្ដាច់ពូជបាបមិនឲ្យកើតតទៅទៀតប៉ិនវិបាកធ្វើឲ្យក្នុងសង្សារវដ្តឲ្យទៅនៅជីវិតនៅទទួលចឹងហ្នឹងហើយសំទោសបើសិនជា ការបញ្យល់របស់អាត្មា ពីមុនមកធ្វើឲ្យគេយល់ច្រឡំអញ្ចឹងហ្នឹងហើយប៉ុន្តែអ្នកដែលយល់អភិធម្មដែលអាត្មាបរៀនដូចមិនយល់ដូចអ្នកសួរហ្នឹងទេអាត្មាជឿជាក់អ្នករៀនអភិធម្មពិតជាយល់ថាតើ កុសលលះអកុសលក្នុងលក្ខណៈអីក្នុងលក្ខណៈ3យ៉ាងហ្នឹងឯងដោយតតាំងកបហាណៈគឺថាគណៈពេលមហាកុសលកើតអកុសលចិត្ត12អត់កើតទេឃើញទេលះដោយមួយគណៈមួយគណៈអញ្ចឹងអាការរួចហើយនោះវាហើយប៉ុន្តែអាពេលអកុសលកើតអកុសលអត់កើតក្នុងន័យហ្នឹងមួយ មួយទៀតដោយការសង្កត់ គឺឈានកើតអាហ្នឹងសង្កត់យូរហ្នឹងហើយហើយមួយទៀតដោយមគ្គលះលះអញ្ចឹង មិនមែនលះវិបាកទេគឺលះអកុសល ដែលបំរុងកើតមិនឲ្យកើតបើមិនអញ្ចឹងវាមិនអាចឆ្នៃ មនុស្សអាក្រក់ឲ្យទៅជាមនុស្សល្អបានទេ